ពិសេសប្រកបជាសុខសบายព្រោះគេរស់នៅសុខស្រួលផ្ទះដែលមានមិនសិនតែចាក់មើលការស្លៀកពាក់កូនមើលសាច់ឈាមកូនផងចាមិនមែន ដូចជាការរស់នៅជាមួយនឹងលោកឯងទេ សាក់គិតមើលមើល កាលពីមុនពិសីមានសម្លៀកបំពាក់ល្អល្អមានទូរស័ព្ទដៃទំនើបប្រើអញ្ចឹងអត់យើងជួយអស់ឯទៅតែមានតែមានគេមកយកមនុស្សស្រីចរិតដូចឯងអញ្ចឹងហើយសង្ឃឹមថាគេស្រឡាញ់ឯងចេញពីចិត្តនឹងមិនធ្វើបាបកូនស្រីរបស់យើងតែមិនដឹងថាគេលំបាកនោះណែមិនបាច់បបដៅខ្ញុំអីវ៉ៃមើលថែតែខ្លួនឯងហើយនឹងកូនស្រីឲ្យវាល្អទៅមិនចាំបាច់បារម្ភពីខ្ញុំទេខ្ញុំហើយនឹងកូនស្រីសូមដកខ្លួនចេញពីឯងហើយ ហើយសង្ឃឹមថាត្រឹមតែកូនស្រីម្នាក់នេះឯងចិញ្ចឹមគេឲ្យបានល្អឲ្យបានជំរុងចម្រើនចុះណាបានឯពុកយើងត្រឡប់ទៅផ្ទះវិញណាកុំឲ្យម៉ែគាត់ខឹងពុកទៀតតាអើបើដឹងអញ្ចឹងវាល្អឯងទៅឆាប់ទៅណាក៏ទៅទៅលើក្រោយកុំឲ្យយើងឃើញមុខទៀតណាឆាប់ថយចេញទៅម៉េចចង់មកចម្លងធៀបក្រដល់ប្តីយើងមែនហ៎ ជាក្មេងកំព្រាគឺក្មេងកំព្រាសុភមង្គល នៅពេលដែលឪពុកម្ដាយលែងលះគ្នាខ្ញុំក៏ខ្លាចជាក្មេងកំព្រា នៅយប់មួយនោះ មករបស់អញ្ចឹងចឹងអត់ល្អទេណាខ្ញុំមិនដែរបងមានរបស់ញ៉ាំអីអត់ល្អទៀតបាញ់កំប៉ុនពេកចង់អូកូឡាសុំគេញ៉ាំដែរហ្នឹងតយូរហ៎អើយថុយណាស់ហើយមិនដឹងជាពេលណាបានវាអស់កម្មទៅវិញមានប្តីមួយនឹងគេដែរតែវាមិនខ្វេះស្អីសោះ រាល់ថ្ងៃវាគ្មានប្រយោជន៍ធ្វើអីក៏មិនបានការអន់មហាអន់អីវើយហើយកុំធ្វើអីម៉ែខឹងទៀតឯនេះហុញណាអញណាវាស្ដាយខ្លួនចង់ងាប់ឯនេះមានប្តីមួយល្ងងឲ្យដូចកោអញ្ចឹងហើយមើលស្មើនឹងអីមិនដឹងជាអាកោនឹងវាងាប់ទៅណាទេបើប្តីគេវិញហ៎គេចូលផ្ទះគេចូលលុយគេតែញមាសតែញពេជ្រឲ្យប្រពន្ធគេពាក់តែបើប្តីអញវិញ អញណាអញមិនចង់និយាយទេអញចង់ទៅប្រហែលខ្មាស់គេទេវិញហើយមើលកូនកុំកុំឲ្យអស់ហើយផ្ទះណៃក្រលហាមបើអញ្ចឹងអញរំពឹងស្អីបើឪពួកឯងនេះវាគ្មានកំណើតអញ្ចឹងនេះណែរាល់ថ្ងៃហ្នឹងណាបើគុំតបានអញទេគុំឯងរកតលុយទាំងកៅអៅចាស់នឹងប្រាក់ក៏គ្មានដែរវិញហើយពួកឯងនឹងក៏អញ្ចឹងដែរពេលធំទៅណាអារឿងយកប្តីស្អីអីហ្នឹងឲ្យចេះប្រយ័ត្នប្រយែងផងកុំយកដោយអាឪឯងនេះអាអត់កំណត់អាគ្មានបានការនេះ រកតលុយស៊ីបាយខ្លួនឯងចង់រស់ផងហើយតែចាំអាណាគេរស់អញអញចង់បាយទ្រួបហើយ ជាប្តីនឹងបានជាកុហកហាយដល់ខាងហ្នឹងហ៎ប្រពន្ធខ្លួនឯងនិយាយដើមរៃដល់ខាងហ្នឹងកុំឆ្លោះថាអ្នកជិតខាងគេនិយាយមើងងាក់នោះមកគេនិយាយវាខុសមែនគេនិយាយហ្នឹងមិនត្រូវទេណែញាតចិត្តខាងនិយាយដើមហ្នឹងវាមិនសមទេបើអត់កម្លាំងដូចឯងនេះណាសំតែគេមកឈោជែកដល់មកផ្ទះអត់ត្រូវហើយហើយរាល់ថ្ងៃហ្នឹងឯងកាន់ការងារជាអញប្រហែលទៅហ៎សម្ដីនិយាយមកដូចចាស់នឹងកថាមិនស្មើនឹងសម្ដីមួយឈួតហង មានបានទៅខ្លាញ់ធំស្បាយណាចរិតដូចជាពេលឯនេះទោះបីជាមានលួចក្រាដេកក៏ដោយក៏វាគ្មានក្តីសុខដែរអើអញវាគ្មានក្តីសុខអញគ្មានក្តីសុខអត់ខ្លាអាប្តីអត់ប្រមាថឯនេះមកចុះស្មានឯងបាច់ចិត្តចង់ទៅឯងមែនប្តីគេគេចេញទៅរស់ស៊ីគេមានលុយគេមានឡានចុះឯងនឹងមានស្អីគេខ្លះតាំងពីការមកផ្ទះម៉ែចែកឲ្យនៅតែប៉ុណ្្នឹងរត់តែម៉ូតូឲ្យជិះលំហមកគេក៏វាមិនបានដែរអញនេះវាស្ដាយខ្លួនណាស់ហើយតែយកឯងនេះ អើបើវាទ្រាំណាលេងខ្ញុំមកទៅណែស្មានអញខ្លាចមែនចង់លេងកន្លែងទៅហើយអើប៉ុន្តែឯងនេះទៅចាត់ចេញពីផ្ទះអញព្រមផ្ទះនេះជាគេដែលម៉ែអញចាញ់ឲ្យទេឯងចេញទៅណាអើអញចេញអញធ្វើយកព្រោះវាមិនជឿបងអញអើខ្លាំងចេញទៅម៉ែពុកកំលែងគ្នាឯណាខ្ញុំសុំបងទៅម៉ែណាម៉ែនេះតាពិសីជ្រើសរើសឲ្យទៅថាឯងនេះ ង់ទៅរស់នៅជាមួយអាឪគ្មានកំណើតគ្មានបានការនេះឬក៏ចង់មកនៅជាមួយម៉ែមែនហើយពីតាពិសីកូនកូនរើសទៅថាទៅតាមម៉ែមរៀលមរៀលតែចេះតែចាំជេរប្តីនោះឬក៏តាមឪហ៎ណែ whoa, ចង់ជួបយើងទេហើយយើងក៏មិនចាំបាច់ចង់ជួបគេដែរណាកូនគេមានផ្ទះធំរស់នៅសុខស្រួលហើយយើងកុំតែរំខានគេអីណាពិសី ថ្ងៃក្រោយបើសិនជាឯងឃើញពីណាឲ្យកូននឹងនៅកន្លែងណាហាមធ្វើជាស្គាល់នឹងនៅ បើមិនអញ្ចឹងទេម៉ាក់នឹងឲ្យឯងទៅនៅជាមួយនឹងពីណាឲ្យកូននឹងមិនខានទេលឺហ៎ឲ្យអូនសុំទោសណាដែលធ្វើឲ្យប៉ះពាល់អារម្មណ៍បងបែបនេះមិនអីទេអូនព្រោះបងស្រឡាញ់អូន ស្នាមញញឹមបែបនេះតើពេលណាទៅខ្ញុំអាចឃើញវាម្ដងទៀតទៅបើសិនម៉ែពុកមិនលែងលាប្រហែលជាពេលនេះកូនបានកេងអោបម៉ែហើយពុកក៏មិនធ្វើការដល់យប់ច្រើនចឹងដែរ ជីរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍បោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះផ្ដល់ម៉ៃឡូដល់កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតដីក្រូម៉ៃអភិវឌ្ឍជាមួយរូបមន្តកាន់តែល្អ Complete Nutri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 ខូចណាស់ចាយហ្នឹងនៅជួគ្នាដូចកូនក្មេងទៀតគួរធុញមែនបងតាមសឹងមិនតាន់ទេនេះតាមមកតាមអូនឲ្យតាន់មកនៅក្នុងផ្ទះតាតាមចាប់ចាប់បានស្រាច់ជប់នេះណាខ្លាត្រូវតែស៊ីប្រេះស៊ីរហូតដល់តែប្រេះមិនសល់តែឆ្អឹងហ្នឹងណាស៊ីទៅអត់ឲ្យបងស៊ីលុយណោះស៊ីបែបណាក៏ចុះក្បាលញោមហ៎លេងខ្វល់ណា អូនមានអារម្មណ៍យកខ្ញុំមកនៅជាមួយតែមួយថ្ងៃមួយថ្ងៃធ្នាប់ដល់ដីថ្មីហ្នឹងណាអាសាទៅមកសុទ្ធតែឲ្យហៅម៉ែឲ្យហៅម៉ាក់មែនដូចបងបាក់តិចតិចអស់ហើយមួយថ្ងៃមួយថ្ងៃគិតតែកប់ចិត្តដីថ្មីហ្នឹងហើយអូនក៏ដូចបងដែរប្តីសម្លាញ់បងដូចបាក់សាអូនដូចបាក់សៃអញ្ចឹងអើយអាសាបងចុះចំណាយខ្ញុំវិញហ៎មើលអីថាធំសັ້ນចំមកទៅ អូធន់មែនអូបើឯងធុញណាស់ហេជក់បរិយទៅវាជួយកាត់ stress បានខ្លះតែយើងដូចអត់ហ៊ានជួយនៅខ្លាចខ្លាចមិនទេខ្លាចអីគាត់តែជក់បរិយសោះមិនមែនឲ្យឯងទៅសម្លាប់មនុស្សឯណាបើមិនជក់នោះទេមិនបាច់គ្រប់យើងធ្វើជាមិត្តទៀតទេអឺអឺយើងជក់ក៏បានដែរមិនតាន់បិទណា ហើយចង់ដល់លេងនៅណាទៅគ្រីរុំមែនយើងមិនទៅទេយើងមិនចូលចិត្តទេយើងចង់ទៅបែបកោះកោះដូចកោះរងអីអូអូចង់សាំលោកក្រោយអូបានទេ មកនៅសាលាមិនឃើញនៅផ្ទះក៏មិនឃើញចេញបរៀនមិននៅផ្ទះទៅហ៎មកទីនេះស្អីស្មានទីនេះគេស្វាគមន៍ឯងមកឆាប់ត្រឡប់ទៅផ្ទះវិញជាមួយនឹងពុកពីស្អីពុកមិនបានថាអីទេឆាប់ត្រឡប់ចូលទៅក្នុងផ្ទះទៅប្រយ័ត្នម្ដាយរបស់ឯងចេញមកគេឃើញគេមិនពេញចិត្តនោះទេពីស្អីយ៉ាងម៉េចកូនសុខសប្បាយជាទេ ពិសីប្រកាសជាសុខសบายព្រោះគេរស់នៅសុខស្រួលផ្ទះដែលមានម៉ាស៊ីនត្រជាក់មើលការស្លៀកពាក់កូនមើលសាច់ឈាមកូនផងចាមិនមែន ដូចជាការរស់នៅជាមួយនឹងលោកឯងទេសាក់គិតមើលមើលការពីមុន ពិសីមានសម្លៀកបំពាក់ល្អល្អមានទូរស័ព្ទដៃទំនើបប្រើអញ្ចឹងអត់យើងជួយអស់ឯងទៅដែលមានអ្នកមានគេមកយកមនុស្សស្រីចរិតដូចឯងអញ្ចឹងហើយសង្ឃឹមថាគេស្រឡាញ់ឯងចេញពីចិត្ត នឹងមិនធ្វើបាបគុណស្រីរបស់យើងតែបណ្ដឹងថាគេលំបាកនោះណែមិនបាច់បោះបដៅខ្ញុំអីវ៉ៃមើលខែតែខ្លួនឯងហើយនឹងកូនស្រីឲ្យវាល្អទៅមិនចាំបាច់បារម្ភពីខ្ញុំទេខ្ញុំហើយនឹងកូនស្រីសូមដកខ្លួនចេញពីឯងហើយហើយសង្ឃឹមថាត្រឹមតែកូនស្រីម្នាក់នេះឯងចិញ្ចឹមគេឲ្យបានល្អឲ្យបានជំរំចម្រើនចឹងណាបានហើយពុកយើងត្រឡប់ទៅផ្ទះវិញណាកុំឲ្យម៉ែគាត់ខឹងពុកទៀតតា បើដឹងអញ្ចឹងវាល្អហើយទៅឆាប់ទៅណាក៏ទៅទៅលើក្រោយកុំឲ្យយើងឃើញមុខទៀតណាឆាប់ថយចេញទៅម៉េចចង់មកចម្លងធៀបក្រដល់ប្តីយើងមែនហ៎ទៅចេញទៅសូសូសូចេញទៅចេញអស់ទៅហើយហេអីនេះមកឈរនៅនឹងទៅស្អីហ៎ម៉េចចង់មកឲ្យវានឹងចម្លងធៀបក្រដល់ឪឯងមែនហ៎និយាយម្ដងនោះហើយមិនចេះស្មាត់ទេលើក្រោយកុំឲ្យយើងឃើញមុខទៀតវិញចុះណៃអូន អ្នកណា100ហ្នឹងអូយបងសម្លាញ់គឺអាប្តីដែលគ្មានបានការហ្នឹងវាចេះតែមកញ៉ៃញ៉ៃអូនរហូតណែពិសីហាក់ឯងមកឈរអីនៅហ្នឹងហ៎មកសង្ងំនិយាយទូរស័ព្ទមួយអាណាគេឆាប់ចូលទៅក្នុងផ្ទះគ្នាម៉េចចង់នៅឲ្យអាឪគ្មានបានការឯងហ្នឹងមកចម្លងធៀបក្រដល់ប្តីយើងមែនសំណោះសំណៅវាខ្លាំងណាស់ហ៎ចង់ទៅនៅមួយវាមែនហ៎ទៅឆាប់ចូលទៅក្នុងផ្ទះ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 ដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតដីក្រូថ្មីអភិវឌ្ឍជាមួយរូបមន្តកាន់តែល្អ Complete Nutri ស្ទីងជីវិតប្រកបដោយភាពស្វាហាប់ Romano ក្លិនជោគជ័យរបស់បរោលក្ខទៅក្រលេខ3លូតលាស់ដោយភាពរីករាយ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 ท้องถนนจะพบเติมรู้เติมดำลักไม่เรียนพ่อนะ ដងនេះបងចង់ហូបត្រីបំពងក៏បាន ហូបមាន់អាំងក៏បានឬនៅជាមួយបងឯងអូនបានញ៉ាំឆ្ងាញ់រាល់ថ្ងៃហ្មងនេះបងក៏ចឹងដែរបងនៅជាមួយអូនណាមិនខ្លាចទំនងប្រៃទេបងខ្លាចតែទំនងផ្អែមព្រោះថាអូនពូកែផ្អែមណាណាពិសីហើយអីក្អួតស្អីហ៎នេះគ្រាន់តែម៉ាក់ហើយប៉ាបលាយគ្នាទិញបានមែន រាល់ថ្ងៃហ្នឹងឯងរស់នៅឲ្យសុបាយសុបាយចិត្តតិចទៅវិថីឯងនេះណាចង់រស់នៅដោយការពីមុនរត់ទៅស្អីស៊ីគ្មានហ្នឹងមិនសមចិត្តមែនឯងនេះសំណាងណាដែលជ្រើសរើសរស់នៅជាមួយម៉ាក់បែរទៅនៅមួយឪឯងវិញណាប្រហែលជារំអំបិលស៊ីគ្មានឯងមើលតែថ្ងៃមិញនេះតាទៅដឹងហើយរោតតែខោអាវស្លៀកពាក់អំបានខោមិនខោអាវមួយអាវមុខឲ្យស្លេកងាំងម៉ាក់ណាក៏អណិតវាដែរតែធ្វើមិនខ្មិច បើគេជ្រើសរើសនៅមួយឪគេហីកុំរំលឹកពីបងស្រីហើយនឹងឪទៀតខ្ញុំចង់ស្ដាប់ទេស្អាតទេជក់ញ៉ាំអត់អើយអញអញមើលមីកូននេះវានិយាយដាក់អូនហ៎អញអត់បានលើអញអូនកុំខឹងនឹងកូនអីណាគិតរឿងយើងឯងវិញទៅអូខេខោជើងមកឯងនេះអូខេឥឡូវខ្ញុំអាយទៅណា ចាបងហូបបងណែចាំអូនដួសឲ្យណាបាទញ៉ាំឲ្យច្រើនច្រើនបើកម្លាំងបងបាទទៅបងណាឲ្យឆាប់មានកម្លាំងអូនក៏ញ៉ាំដូចគ្នាដែរណាអាឡូម៉ាក់កូនចេញពីរៀនពេលណាមកយកកូនអូមើលសាក់នេះហ៎ម៉ាក់ ពិសីពេលណាមកឯងមកយកក៏មកដល់លើហើយពិសីអូនពិសីម្នាក់នោះណាគេមុខដូចស្ដៀងស្ដៀងឯងបងប្អូនឯងមែនប៉ុន្តែ តាំងពីឯងមករៀននេះមកឯងមិនដែលរំលឹកថាឯងមានបងប្អូនផងហ្នឹងមែនឯងគេនោះជាណាគេមកហៅឯងហើយហៅច្បាស់ច្បាស់ទៀតអឺ មែនហើយយើងឃើញបងប្អូនទេប៉ាម៉ាក់យើងមានតែយើងម្នាក់ឯងចុះបើសិនកូនអ្នកសុំទានមកច្រៀងពួកឯងពួកឯងថាបងប្អូនពួកឯងដែរមែនពួកនេះវ៉ៃទេទេទេពួកយើងមិនដល់ណាក់ហ្នឹងឯងគេគ្រាន់តែជាកូនអ្នកស្គាល់គ្នាកាលពីមុននៅផ្ទះចាស់យើងហ្នឹងហើយគេមករកអញទៅអីសង្ស័យគេឃើញឯងមានហើយចង់សុំលុយតិដឹងយើងក៏មិនដឹងដែរ ព្រោះថាមនុស្សឥឡូវយ៉ាប់យ៉ាប់សឹងអីយើងមើលចិត្តធ្លុះទេទៅទៅទៅទៅអញវិញទៅឲ្យអញចាំហើយមិនបាច់មើលយើងទៀតទេព្រោះថាយើងនៅតែឆ្ងាយគ្នាឯងបើសិនជាអាចមិនបាច់ធ្វើស្គាល់គ្នាទៀតទេយើងហ្នឹងមិនចង់ខ្មាស់គេដោយសារឯងទៀតទេមែនហើយគេដេញហើយទៅអាយមិនអានខាំមិនខោអញ្ចឹងមិនចង់រាប់អានពួកយើងពួកយើងហ្នឹងមិនរាប់អានអ្នកក្រទេ មើលសាច់ឈាមយើងហើយសាច់ឈាមខ្លួនឯងផងមកមកបាញ់អកលមកខំមានចង់ងាប់អីបែកជំឆ្លងក្រទៅវិញម៉ាផ្សៃមកនេះម៉ាគេដេញអំពើទៀតខ្ញុំងាប់មើលចង់អាមែនតានៅសក់សក់ចិត្តទៅទៅជាមួយយើងចង់អាជួយចិត្តសោះបើយកចូលចិត្តមនុស្សក្រយល់អរំទូមិនមើលចិត្តមនុស្ស ពេញនិយាយជាមួយដែរមែនទេខ្ញុំមកពីណាពីណីផងបងពិសីគេឡើងស្គាល់កូនហើយម៉ែតែកូនមិនខឹងនឹងប្អូនទេ ស្នាខ្លួនឯងនៅពេលនេះសូមបីតែប្អូនស្រីមកការរបស់ខ្លួនឯងក៏លែងរាប់រងហើយគ្មានម៉ែដែលចិត្តទៀតខ្លួនឯងកើណាមើលតាំងពីលេងលាប៉ាក៏ចាប់ផ្ដើមបែកគំនិតតែងតែផឹកស្រារាល់ថ្ងៃជួនកាលគាត់មិនដែលទៅមកផ្ទះផងរួយយប់ខ្ញុំតែងតែនៅម្នាក់ឯងបែបនេះ ម្នាក់ឯងដូចជាក្មេងកំព្រាឪពុកម្ដាយអញ្ចឹងស្ងាត់គ្មានមនុស្សដើរត្រៀបត្រាមិនប្រកាសថាបនឡាមុតឈប់ជើងទេអេពូម៉ាគ្នាមានអារម្មណ៍ថាជក់បរិយចឹងសបាយដែរតាហើយមើលបន្ទុកភ្នែកសុទ្ធតែភ្លើងពណ៌ហ្មងណា ជីវិតគេស្វងសែជីវិតក្មេងស្រីដូចយើងស្វងឯកាគ្មានណាដឹងទេតែយើងហូរនៅមានអ្នកអីតែយើងក៏មានពួកម៉ាក់យកចិត្តដូចពួកឯងដែរចាំថ្ងៃណា យើងនាំឯងទិញរបស់ brand brand ហើយនាំអញទៅញ៉ាំរបស់ឆ្ងាញ់ឆ្ងាញ់ហ្មងអអើអូយ ភ្លើងឡើងពេញបន្ទប់មានអារម្មណ៍ថាអូសบายចិត្តមែនតានណែពូម៉ាក់ហែងចង់ដឹងរឿងម៉ាក់គ្នាអត់ថាយប់ឡើងណាគាត់ធ្វើគេមួយប៉ាថ្មីរបស់គ្នាចាំយើងប្រាប់មានទាំងសលេងមានទាំងរូបភាពនិយាយរួមទៅបើហែងចង់ដឹងឲ្យច្បាស់ណាចាំថ្ងៃណាហែងមកដេកមួយអែមមក ដឹងច្បាស់ហ្មង100%្របៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍បោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះ តដល់កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតដីក្រូថ្មីអភិវឌ្ឍជាមួយរូបមន្តកាន់តែល្អ Complete Nutri Sting ជីវិតប្រកបដោយភាពស្វាហាប់ Romano ក្លិនជោគជ័យរបស់បរោលាក់តក្រលេខ3លូតលាស់ដោយភាពរីករាយ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 ដល់ពេលអត់បានចាក់សោអញចូលទៅដល់ហើយមើលឃើញទាំងអស់ទាំងសម្លេងទាំងរូបភាពអត់កើតទេអាបើចង់ដឹងច្បាស់មកទេអញមកបានទេដឹង100%ហ្មង អីនេះតាអើយទៅរួចអត់ហ្នឹងតាមពិតទៅពូមិនចង់ឲ្យក្មួយធ្វើការហ្នឹងទេ តែក្មួយនឹងសំបរពូដើម្បីធ្វើការបាន ប្រាក់កាក់តិចតួចចឹងអត់អីទេពូបានពូឲ្យខ្ញុំធ្វើការខ្ញុំអរគុណពូណាស់ហើយព្រោះខ្ញុំគ្រាន់នឹងបានលុយទិញបាយទិញម្ហូបខ្លះយ៉ាងណាក៏វាល្អដែរដែលក្មួយដើររកការងារធ្វើជាជាងកណ្ដាលសំទានគេនិយាយចឹងបើសិនជាក្មួយលៀងចាននឹងហើយចង់ទៅតុកថែមក៏បានចាំពូបាក់លុយឲ្យថែម ហើយពូអរគុណច្រើនណាស់ពូចឹងធ្វើការពូទៅសិនណាចាពូអូនិយាយចឹងមួយទៀតក្មួយទៅរៀនមានបាន ពាក់ម៉ាស់លាងដៃនៅអកលអីអត់ចាពូនឹងត្រូវពាក់ម៉ាស់លាងដៃបានត្រឹមត្រូវជាពិសេសកំពុងលាងចានហ្នឹងក៏ត្រូវមានម៉ាក់ពេទ្យដែរឬអត់ចាពូចាអរគុណច្រើនណាស់ពូពូទៅសិនចាចា បាយខ្ចប់ហើយឯងនេះតែហើយហើយមកតុកនោះនឹងមែនដូចជាខាងខាងអាយុនេះហើយហើយខានទៅរៀនឡើងសិតមួយខែហ្នឹងហើយអ្នកគ្រូក៏គាត់សួរអញដែរអឺនេះបាយរបស់ឯងយកទៅអឺគ្នាខ្យល់ទៅរៀនហ្នឹងណាព្រោះគ្នារៀនអត់ចេះប៉ុណ្ណឹងដឹងថាទៅរៀនធ្វើអីផងមិនបានឯងគិតអញ្ចឹងការឯងរៀនថ្នាក់ក្រុមក្រុមហើយបកកែសឹងអីហ្នឹងហើយអ្នកគ្រូគាត់សួរហើយរហូតហើយគាត់ផឹងមកឲ្យឯងទៀតហ៎ ស្អែកទេគ្នាវិញណានីតាអឺអត់ទេគ្នាអត់បានទៅទេគ្នារៀនលេងចូលហើយហើយក៏គ្មានអារម្មណ៍អីរៀនតទៀតដែរហាញគិតមើលរៀនហើយក៏មិនអាចធ្វើឲ្យអ្វីៗល្អប្រសើរឡើងវិញចឹងហើយមកធ្វើការបែបនេះបានលុយវាល្អជាងគ្រាន់នឹងមានលុយខ្លះដោះស្រាយបញ្ហាភ្លាមភ្លាមកុំគិតអញ្ចឹងអូខេនេះលុយថ្លៃបាយ យើងទៅសិនណាព្រោះយើងប្រញាប់យកបាយឲ្យប៉ារបស់យើងប៉ុន្តែហែងសាក់គិតឡើងវិញណាទោះបីហែងមិនអាចកែរឿងអាក្រក់ឲ្យមកជាល្អវិញបានប៉ុន្តែហែងឲ្យរកឃើញអនាគតរបស់ហែងអនាគតរបស់ហែងហែងជាអ្នកកំណត់ណាយើងទៅសិនណា Tell me what you wanna do Tell me what you wanna do. Tell me what you wanna do. Tell me what you wanna do. Tell me what you wanna do. Tell me what you wanna do. Tell me what you wanna do. ừ. Con con trai này cái đấy Ừ Ây sớm thiết Đây Ồ Đây Chút nào ôi Lại nha Nhìn được anh á Ờ Mấy mượn sẽ bấm Nhìn bệt thôi Vì sao Anh thật ấy năng Mấy năm này anh chẳng hay nào mai មកយើងចង់ផកមានណាគេដែរក្បោះពីយើងទេមានតែសែប្រៃដែលធ្វើយើងសុបាយនៅអ្នកខាងសួរមែនអឺពិស័យអញណាគេពិស័យណៃមកមកបងណាបងនីតាបងសេនឯងឯអូននីតានេះទួយណាមិនតែស្គាល់ ស័យអណៃមើលមកបងម្ដងទៀតមើលបងនីតាអូនស្គាល់ញ៉ៃញ៉ៃដេចងងាប់ហើយបងចង់ហមនេះចង់ហមបងសុំជួយទូរស័ព្ទតិចមកបានអត់បងណាថែជួយជួយជួយតបនទៅអត់ជួយទៅជួយតបនទៅណា ជួយយកពិសីផង ពិសីស្វឹងនៅតាមផ្លូវនៅផ្លូវក្បាលតែភ្លើងនេះចាបញ្ញាមនមកតិចមកណាមកណាពុកពុកមកជួយមើលពិសីផងពុកពិសីស្វឹងនៅតាមផ្លូវនៅផ្លូវក្បាលតែភ្លើងក្រោយសាលាពុកចាអ្នកបងអរគុណច្រើនណាស់ណាបង ពិសី ធំតិចណាអូនកុំកើតអីតិចទៀតមកយកណៃលើហើយណានក៏នឹងធន់នេះធន់ពិស័យអឺស្អីស្អីកូន កូនយ៉ាងម៉េចហេតុកូនហ៎មិនបានជាបដ ாய் ខ្លួនដល់ថ្នាក់នេះហ៎យ៉ាងម៉េចហើយពិសីពិសីពិសីកាត់អីណាណែហើយកូនខ្ញុំកាត់អីហ៎នៅមានមុខមកសួរទៀតឯងមើលថែកូនយ៉ាងម៉េចហ៎តាំងពីបានប្តីថ្មីមកគ្មានពេលមើលថែកូនទេបានជាបដ ாய் កូនបែបនេះណែអាណាគេបដ ாய் កូនហ៎ខ្ញុំបង្កើតបានតែខ្លួនវាមកគ្មានអាណាគេបង្កើតចិត្តវាបានទេណាមួយកូនវាធំអី វាចង់ទៅណាមកណាក៏ស្រែទៅវាអាណាគេទៅតាមមកវាតាន់កូនណាមិនដឹងជាកាត់ចរិតទៅអាណាគេទេតាំងពីបានធ្វើជាកូនអ្នកមានមកចេះដើរផឹកស៊ីដើរដាច់យប់ហើយចេះមានសង្សារទៀតខ្ញុំប្រាប់ឯងហើយបើលេងលះគ្នាហើយបាញ់មិនព្រមដោះលែងខ្ញុំឲ្យដាច់ទៅហាចាំបាច់បដោះអាចចរិតអាវ៉ាសែនេះមកដោះកូនខ្ញុំស្រីទៀតមិនចង់សម្រាប់ខលទាំងអស់មកលើកខ្ញុំហ៎ក្រែងឯងនេះយកវាទៅនៅជាមួយមិនមើលថៃវាបានល្អទៅហ៎ គេតែរឿងហឺហាប៉ុណ្ណឹងទេវាមិនសំខាន់រត់នៅជាមួយអាណាគេទេគឺមកពីវាកាត់អាជីពអាវ៉ាខ្សែតាមឯងហ្នឹងហើយធ្វើអីក៏គ្មានបានការចូលចិត្តតែធ្វើអារឿងអត់បានការហ្នឹងឯងមិនចាំបន្ទោសតែខ្ញុំម្នាក់ឯងចឹងឯងហាគឺឯងហ្នឹងឯងដែលខកសង្សងនោះឯងខកដែរគឺឯងហ្នឹងឯងខកដែរគ្មានកណ្ដាលដូចគ្នាចង់ចាប់ខ្ញុំតែម្នាក់ឯងមែនហាបានហើយម៉ែពុកគ្មានអ្នកគេខុសទេមិនទៅដើមគ្នាត្រូវទេពួកអ្នកទាំងពីរសិតតែត្រូវស្រាប់ហើយ អ្នកខុសគឺជាពួកខ្ញុំពួកខ្ញុំម្នាក់ដែលអត់អាចកំណត់ខ្លួនឯងកើតបានម៉ែពុកឆ្លោះគ្នាហើយម៉ែពុកក៏លែងលះគ្នាយកតែចិត្តខ្លួនឯងហើយនៅមកតែដើមធ្វើរៀងខ្លួនទៀតអ្នកខុសគឺខ្ញុំហើយនៅពិសីអ្នកទាំងពីរពេញចិត្តដែរមើលមើល ពិសីវានៅក្មេងមានអ្នកមើលថែវាត្រឹមត្រូវនៅកោច្រើនហើយខ្ញុំពិបាកខ្ញុំនឹកម៉ែខ្ញុំនឹកប្អូននឹករឿងពីមុនជីវិតខ្ញុំក៏លែងដូចមុន ខ្ញុំរៀនលែងចូលព្រោះខួរក្បាលខ្ញុំពោពេញទៅដោយសម្ពាធឈប់ទៅដើមគ្នាត្រូវទៅខ្ញុំឲ្យអ្នកទាំងពីរត្រូវទាំងពីរណា សម្រេចចិត្តឲ្យបានច្បាស់លាស់មុននឹងធ្វើការលែងលះគ្នាសូមកុំយកតែពីអារម្មណ៍ខ្លួនឯងត្រូវយល់ពីអារម្មណ៍កូនកូនផងព្រោះលទ្ធផលនៃការលែងលះរបស់លោកអ្នកអាចមានផលប៉ះពាល់ដល់សតិអារម្មណ៍និងអនាគតកូនកូនរបស់អ្នក។